អ្នកចាក់ចេញគេតែងតែឲ្យកុំហូអ្នកដែលខុសគឺមានតែយើងដឹងច្បាស់ការចាក់ចេញមានហេតុផលជាច្រើនមិនមែនសុទ្ធតែអាក្រក់ពេលខ្លះមានតែព្រះទើបលោកអាចយល់ ឲ្យគំហុងមួយនិងធ្លាក់មកលើរូបបងចុងអូនបងមិនយករួញខ្លួនក៏មិនប្រកែកថាខ្លួនត្រូវចិត្តចង់មើលថែគ្នាដល់ចាំងសក់ស្កើតែសោកស្ដាយដើរបានត្រឹមពាក់កណ្ដាលផ្លូវសូមពីលពើ ងមុន ចងចាំអនុសាររាប់លៀនคล้ายជាស្រោ ឲ្យគំហងមួយនាងធ្លាក់មកលើរូបបងចុងអូបងមិនយករួញខ្លួនក៏មិនប្រកែកថាខ្លួនត្រូវចិត្តចង់មើលថែគ្នាដល់ចាំងសក់ស្កើតែសក់ស្ដាយដើរបានត្រឹមពាក់កណ្ដាលភ្លើងសូមពីលពើ ជាស្រោ ស្រមោអនសារពលៀនคลายជាស្រមោ